បដៅចិត្តខ្លួនយើងឯងមែនទេយើងអត់សូវដែរបរៀនបដៅចិត្តខ្លួនឯងច្រើនតែចង់តែបដៅគេមែនទេដូចបដៅកូនបដៅក្មួយបដៅនៅនេះបដៅនៅនោះឬក៏តាម Facebook អាណាធ្វើខុសអីជួយជេរជួយអីនឹងសម្បោះប៉ុន្តែមនុស្សទាំងអស់គ្នានោះមិនដែលដាក់ពេលមករៀនបដៅចិត្តខ្លួនឯងទេហើយនៅពេលដែលទុកលំបាកមែនទែនមិនមែនរឿងខាងក្រៅទេថាមកពីចិត្តនឹងវាពិបាកបដៅ រហូតដល់ពេលគាត់កើតទុកខ្ញុំមិនចង់គិតទេតែវាចេះតែគិតឃើញវាពិបាកបដៅហ៎ឃើញទេមកពីមិនដែរបដៅវាផងវាឡើងទំនើងឡើងឡើងហាមលែងស្ដាប់ហើយហ្នឹងហ្នឹងហើយអញ្ចឹងដាក់ពេលខ្លះរៀនបដៅចិត្តខ្លួនឯងប៉ុន្តែដើម្បីបដៅវាបានតើស្គាល់វាច្បាស់អញ្ចឹងណាហើយស្គាល់ច្បាស់បានតលតែរៀនធម៌ព្រះអង្គព្រោះធម៌ព្រះអង្គបរៀនពីចិត្តហ្នឹងឯងអាហ្នឹងជឿខុសដោយគល់ឈើព្រះអង្គថាដោយគល់ឈើមែនស្អី ថ្មឧទាហរណ៍ដុតទៀនណាវិញ្ញាណដូចទៀនអញ្ចឹងណាដល់ពេលយើងផ្លុំប្រលត់ទៅយើង មានឆ្ងល់ថាអណ្ដាតភ្លើងវានៅវិលក្បែរក្បែរហ្នឹងអត់ហើយអត់សួរផ្សែងសួរថាអណ្ដាតមានទេអាហ្នឹងគឺធាតខ្លាចក្នុងចិត្តហ្នឹងឯងមកវាយើង ខ្លាចហ្នឹងឯងដកតែខ្លាចវិញអស់ចង្រៃចង្រៃចេញទៅពីខ្លាចហ្នឹងឯង ហ្នឹងហើយអារម្មណ៍ចម្លែកចម្លែកហ្នឹងហ្នឹងហ្នឹងឡើយឡើយតែថាឲ្យខ្លាយគឺអត់ហ្នឹងមកវាគិតញ៉ែញ៉ៃហ្នឹងអីអត់គិតមែនតើដល់ដេកលក់ឈឹងគ្មានគិតអីទៀតទេអាហ្នឹងណាហើយតែ feel something គឺមកពីចិត្តហ្នឹងវាគិតហ្នឹងឯងដូចថ្មពីក្មេងដើរទៅស្រែទៅអីហ่าដើរអញ្ច្រាំងវាលឺច្រោះច្រោះពីក្រោយមកណាដូចមនុស្សដើរពីក្រោយចឹងដើរលឿនតិចលឿនតិចរត់ប្រយស្មានស្មានអាគល់ដង្គួតអីគល់ឈើអីនោះក៏ដូចមនុស្សអង្គុយដែរ ឃើញអញ្ចឹងភ័យខ្លាចអញ្ចឹងចង្រៃអត់ហ៊ានរឿងខ្មោចទេចង្រៃគឺចិត្តមនុស្សនឹងមក ត្រូវហើយមានពេលខ្លះញោមប្រុសអាត្មានិយាយប្រវត្តិគាត់ការដែលគាត់ នៅហូបស្រាពីក្មេងណាខ្ទង់អាយុ30ជាងអីនោះគាត់ធម្មតាពេលថ្ងៃគាត់អត់ដើរទៅសង្វឹងគាត់ដល់យប់អីបងគាត់ដើរមកផ្ទះខ្លាចគេឃើញរៀងហ៎គាត់សង្វឹងខ្លាំងទៅពេលមួយគាត់សម្រានតាម គាត់ស្មានតែមានកន្លែងដេកត្រឹមត្រូវដល់ពេលភ្ញាក់ឡើងក្រោយភ្នោខ្មោចដល់ព្រលឹមឡើងគាត់គវីក្បាលរត់ប្រយអាព្រៃខ្មោចសិតតែភ្នោខ្មោចកន្លែងណាអាទួលមហឿមនៅពីកើតភូមិកាលហ្នឹងសិតតែភ្នោខ្មោចគាត់ថាយេអញដើរទៅព្រះច្បាស់ហ្នឹងមិនគាត់ទៅតែក្នុងហ្នឹងហ្នឹងហើយអញ្ចឹងបានចាស់ចាស់និយាយតែអីស៊ីឆ្អែតបាត់ឃ្លាន ដេកលក់បាត់ខ្លាចអញ្ចឹងសួរថាទោះបីពេលយើងដេកលក់ហ្នឹងខ្មោចមកលៀនដាតប៉ុនប៉ុណ្ណានៃក៏ដោយលក់ទៅហើយហ្នឹងអញ្ចឹងចង្រៃពីខ្មោចឬក៏ចិត្តនឹងវាចង្រៃចិត្តចង្រៃហ្នឹងហើយអាត្មាពីក្មេងធ្លាប់ធ្វើខ្មោចលងគេតញយហើយគេជឿថាខ្មោចរហូតដល់ឥឡូវហ្នឹងគេនិយាយតគ្នាគេមានថាអាត្មាលងនេះគេថាខ្មោចលងប៉ុន្តែនេះនៅពីក្រោយខ្មោចនោះនេះ អាត្មាពំភៃសំបីសក្កិចក៏ចាញ់បោកអាត្មាដែរកាលអាត្មានៅកូនណេនណោះអឺលោកទៅទៅភូមិគេពីអ្នកគ្រូសោតស្ដាំហើយដល់ពេលនៅលើកត់នឹងមានអាទីងម៉ងអាទីងម៉ងគេលក់ធៀមក្បាល ធំធំចេះសចេះទៅហើយអឺស្មាវាខ្លួនតូចអាចង្រឹងពអួយតូចតូចចេះស្មាអាចចូលបានចូលតាមពអួយទៅយកអាក្បាលទីងម៉ងយកទៅដាក់លើក្រេលោកហើយគ្រុកកណាត់សចេះមក ហួយដាក់ខ្នើយពីក្រោមគ្រុតកណាត់សហើយមើលតែម៉ោងលោកចិត្តមកវិញយកធូបទៅដោតជុំវិញមកជុំវិញហ្នឹងដាក់គ្រុតកណាត់សអញ្ចឹងទៅហើយយើងមានអកេសនីណានៅស្រុកស្រែអត់មានទេហើយគាត់នឹងខ្ពស់ដែរនៅអាចដើវាប្រហែលមកខ្ពស់ជាងក្បាលយើងក៏នឹងលោកចាក់សោចូលកតុបលើលោកក្រឹកបានបើកទ្វារក្រាកមកព្រលូតែមកព្រុសដល់ដីដឹងលោកចុះល្មិចអាចដើលលន់ព្រីត ដល់ដីហ្មងហ្នឹងហូអត់មានទុកទីក៏រូបទៅចាំដល់ចាំកាលទៀតដល់ហើយទៅលោកផ្អើលហ៎ដឹកគុណស្អីគេអីលោកខំសើចលោកសើចហាហាលោកសើចបន្លប់លោកលោកសើចដល់លោកសើចទៅ សួរទៅបានថាឯងដូចព្រាលភ្នែកហ្នឹងមិញព្រាលមិនដឹកគុណដូច ឃើញភ្លើងឃីវផងលឿងផងសផងក្រហមផងហើយភ្លើង ធូបបែកទៅម៉ានពណ៌មើលមើលឃើញអាភ័យខ្លាញ់វាបង្កើតរឿងផ្សេងហ៎តាមពិតភ្លើងធូបហ្នឹងហើយអាត្មាអ្នកធ្វើហ្នឹងទៅជាឃីវលឿងក្រហមសអីលោកនោះហ្នឹងពេញហ្នឹងហ្នឹងប៉ិនក្រោយមកដឹងអញ្ចឹងបានខ្មោចអត់មានអីចង្រៃទេចង្រៃគឺចិត្តខ្លាច ដោះតែចិត្តខ្លាចមួយចេញចង់មកលៀនតាដាក់កុំអីដែរលៀនតែឯងទៅដល់រៀនពីវាព្រោះតាំងពីយូរមកយើងអត់ដែលរៀនបដៅចិត្តខ្លួនយើងឯងមែនទេយើងអត់សូវដែរបរៀនបដៅ ចិត្តខ្លួនឯងច្រើនតែចង់តែបដៅគេមែនទេដូចបដៅកូនបដៅក្មួយបដៅនៅនេះបដៅនៅនោះឬក៏តាម Facebook អាណាធ្វើខុសអីជួយជេរជួយអីនឹងសម្បោអា ប៉ុន្តែមនុស្សទាំងអស់គ្នានោះមិនដែលដាក់ពេលមករៀនបដៅចិត្តខ្លួនឯងទេហើយនៅពេលដែលទុកលំបាកមែនទែនមែនរឿងខាងក្រៅទេថាមកពីចិត្តនឹងវាពិបាកបដៅរហូតដល់ពេលគាត់កើតទុកខ្ញុំមិនចង់គិតទេតែវាចេះតែគិតឃើញវាពិបាកបដៅហ៎ឃើញទេមកពីមិនដែលបដៅវាផងវាឡើងទំនើងឡើងឡើងហាមលែងស្ដាប់ហើយហ្នឹងហ្នឹងហើយអញ្ចឹងដាក់ពេលខ្លះរៀនបដៅចិត្តខ្លួនឯង ប៉ុន្តែដើម្បីបដៅវាបានតស្គាល់វាច្បាស់អញ្ចឹងណាហើយស្គាល់ច្បាស់បានតលតែរៀនធម៌ព្រះអង្គព្រោះធម៌ព្រះអង្គបរៀនពីចិត្តហ្នឹងឯងអត់មានទេរឿងខាងក្រៅដែលយើងទៅ ការពារបានអត់មានទេនៅ ក្នុងអំណាច គឺ មានតែរៀនបដៅចិត្តទេគ្មាននរណាម្នាក់នៅក្នុងโลกនេះបានដូចចង់ទាំងអស់កុំថាឡើយយើង មនុស្សសាមញ្ញមហាសទ្ធិពិភពលោកក៏គ្មាន បានអ្វីតាមចង់ទាំងសំបី ប្រធានាធិបតីធំធំក៏គ្មានតាមចង់បានទាំងអស់ដែរយើងតូចតូចអាចង់របស់យើងតូចតូចដែរគេរៀងធំធំបន្តិចចង់របស់គេធំធំដែរមែនទេហ្នឹងហើយហើយទុករបស់អ្នកថ្មធ្លាប់ដោះស្រាយបញ្ហាឲ្យបរិស័ទអ្នកដែលដែលគាត់សាមញ្ញសាមញ្ញធម្មតាឃើញថា ទុករបស់គាត់ដូចងាយជាងណា ដែលមនុស្សរៀងខ្ពស់ខ្ពស់ទំហំរបស់គាត់ដូចងាយជាងដល់ទុករបស់អ្នកចំនួនធំធំងាយដល់ព្រោះអាចរន់ការរស់ស៊ីរបស់គាត់នឹងដូចសរសៃឈាមអញ្ចឹងមិនខណ្ឌនឹងឈប់គិតរួចខ្លួនទេមែនទេឈប់គិតតែបន្តិចគឺគ្រោះថ្នាក់ហ្មងជំនួយមនុស្សចរន្តពេញភពលោក ណាតែបើអ្នកប្រជាជនធម្មតាមានពេលខ្លះគាត់គ្រាន់តែដកចំហៀនតែបន្តិចប៉ុន្តែសរុបមកសេចក្តីទុកនៅលើតែផ្លូវចិត្តដដែលបរៀនចិត្តឲ្យបានឆ្លាតតែបន្តិចគ្រប់យ៉ាងគឺអូខេឃើញធัวសាមញ្ញឯងអញ្ចឹងធัวដែលពិចារណាពីចាស់ឈឺស្លាប់នេះនៅតែមានប្រសិទ្ធភាព មិនបានវានៅតែមានប្រសិទ្ធភាពព្រោះយើងរស់នៅក្នុងចាស់ឈឺស្លាប់នឹងឯងដូចគ្នានឹងគ្រូពេទ្យនៅតែត្រូវមានការងារធ្វើតទៅទៀតព្រោះមនុស្សមានជំងឺនឹងឯង យើងស្ដាប់មិនស្រួលថាធំនឹងស្អីទេនិយាយទៅចាស់ឈឺស្លាប់អាណាមិនដឹងដឹងមែនតែនដល់តែភាពចាស់ភាពឈឺភាពស្លាប់នឹងមកដល់យើងអត់សោយសោកអានឹងបានឈ្មោះថាដឹងមែនតែនតែបើខិនតែឈឺកើតទុកព្រាត់ប្រាសកើតទុក ស្លាប់កើតទុក មានន័យថាយើងមិនដឹងទេ យើងមិនដឹងទេយើងគិតពីរឿងហ្នឹងយើងគិតដោយមោហៈទេ គិតដោយអវិជ្ជាទេតែបើបញ្ញាកើតឡើងពិចារណារឿងហ្នឹង គឺវាទៅជាធម្មតារស់ក៏រស់ទៅ ដល់ពេលស្លាប់ក៏ស្លាប់ធម្មតាតែអាហ្នឹងបានឈ្មោះថាដឹងចាស់ឈឺស្លាប់ពិតប្រាគាត់ហ្នឹងហើយពាក្យនិយាយបានប៉ិនយល់បានមិនបានអាហ្នឹងជារឿងផ្សេងប៉ិនសរុបមកដឹងថាធូរហ្នឹងគឺធម្មតាក្នុងជីវិតហ្នឹងណាឬក៏ធូរហ្នឹងទល់មេឃដីឯណានោះជាពេលខឹងមានធូរអត់អីអត់ពេលខឹងហ្នឹងក៏ធូរដែរអាហ្នឹងហៅថាអកុសលធម៌ ឃើញអត់ហ្នឹងហើយគឺជាធម៌ដែលគួរកំណត់ដឹងថាអូចិត្តនេះក្រោតហើយតា ចិត្តនេះទោសៈកើតឡើងហើយអញ្ចឹងរឿងដែលត្រូវ deal ជាមួយមានន័យថារឿងដែលត្រូវពាក់ព័ន្ធរឿងដែលត្រូវធ្វើការជាមួយវាមិនមែន អ្នកខាងក្រៅទេគឺត្រូវធ្វើការមួយចិត្តហ្នឹងអាចិត្តខឹងហ្នឹងប៉ិនមនុស្សឆ្លោះគ្នា ភាកច្រើនពេលរជំនួយមិនមែនឲ្យជួយដោះស្រាយបញ្ហាចិត្តខ្លួនឯងទេឲ្យជួយបដៅវាផងកុំឲ្យវាប្រហើនពេកទៅទៅទៅឲ្យជួយមើលវាធ្វើម៉ឹងម៉ឹងប៉ុន្តែយើងគិតមើលចិត្តនៅក្នុងហរតីរបស់យើងមកយើងពិបាកបដៅដល់ប៉ុណ្ណឹងហើយចុះទម្រាំទៅហាមាត់គេនោះហាមិនឃើញយើងដោះស្រាយខុសរឿងឯងអ្នកដតីយ៉ាងណាណាដូចមេឃធ្លាក់ភ្លៀងមកមេឃខ្យល់មកខ្យល់បក់មកអញ្ចឹង រឿងត្រូវដោះស្រាយគឺតែមកក្នុងផ្ទះយើងឯងខែតិចខ្លាំងប្រើអីគេម៉ាស៊ីនកម្ដៅទូប្រើមួយមេឃឬក៏ប្រើក្នុងផ្ទះនេះនេះជាកន្លែងត្រូវដោះស្រាយភ្លៀងខ្លាំងទៅទប់មេឃកុំឲ្យភ្លៀងឬក៏ត្រូវមើលកន្លែងណាលិចត្រូវប្រអចិត្តគឺត្រូវមើលផ្ទះយើងភ្លៀងក៏ដោយខ្យល់ក៏ដោយក្តៅក៏ដោយត្រជាក់ក៏ដោយ បើអត់ធ្វើការក្នុងផ្ទះយើងទេទៅអង្គុយហាលវាលចោលមេឃជេរមេឃបលយោភ្លៀងនេះភ្លៀងត្រូវទេមិនត្រឹមតែមិនត្រូវទេសង្ស័យឈួតថ្មលើកឧទាហរណ៍មួយឧទាហរណ៍នេះណាក្នុងឧទាហរណ៍ឲ្យគិតណាអឺសម័យពីដើមមកដែលយើងអត់តន់ចេះធ្វើផ្ទះអីនៅភ្លៀងរត់ទៅនេះភ្លៀងរត់ទៅនោះឧទាហរណ៍អញ្ចឹងណាអឺឧទាហរណ៍ថាមានមានមនុស្សដ៏អស្ចារ្យពីរនាក់ ថា God ក៏បានដែរថាដូចព្រះអញ្ចឹងណាមានម្នាក់ហ្នឹងពេលដែលភ្លៀងធ្លាក់មកអញ្ចឹងទៅយើង យើងអង្វរទៅគាត់ទប់ភ្លៀងលែងឲ្យធ្លាក់ហ្នឹងយើងថាជួយផងកុំឲ្យភ្លៀងទៅទឹកខ្ញុំគាត់ក៏សូត្រមុនទៅស្អាតតែភ្លៀងហ្នឹងឈប់ទៅទឹកយើងអញ្ចឹងណាមានម្នាក់ទៀតក៏អត់មានរិទ្ធិពិសេសទេគាត់គ្រាន់តែប្រាប់យើងថាបើមិនចង់ឲ្យភ្លៀងទៅទឹកថ្ងៃក្រោយណែឯងត្រូវធ្វើផ្ទះនៅ ធ្វើខ្ទមធ្វើផ្ទះឬក៏បាំងឆ័ត្រអីទៅប៉ុន្តែ អ្នកទាំងពីរហ្នឹងក៏មានកំណត់អាយុដែរគាត់តែ100ឆ្នាំស្លាប់ដូចគ្នាតើអ្នកទាំងពីរហ្នឹងម្នាក់ណាដែលពិសេសសម្រាប់មនុស្សគ្រប់ចំនួនម្នាក់ដែលតែភ្លៀងមកជួយទប់ភ្លៀងហើយម្នាក់ទៀតឲ្យរូបមន្តឲ្យត្រូវធ្វើផ្ទះព្រះសម្មាសម្ពុទ្ធគឺដោយបរោះទី2ហ្នឹងឯងព្រះអង្គមិនដែលអះអាងមកជួយដោះចង្រៃឲ្យយើងទេ តែព្រះអង្គគ្រាន់តែពង្រៀនរូបមន្តដើម្បីឲ្យយើងសាង ភាពមមតមផ្លូវចិត្តរបស់យើងដើម្បីដោះស្រាយបញ្ហាក្នុងជីវិតរបស់យើងហ្នឹងហើយអញ្ចឹងព្រះអង្គដូចជាបរោះទី2ដែលបាន បាត់ពីលោកនេះហើយប៉ុន្តែរូបមន្តសម្រាប់យើងនៅដូចគាថាមួយព្រះអង្គប្រៀបថាយថាអគិរង្គទុច្ឆន្នាំងវុទ្ធិសមតិវិជតិភ្លៀងវាតែងតែលិចចូលទៅគ្រប់កន្លែងក្នុងផ្ទះយើងពីព្រោះអីដំបូលវាអត់ល្អ ដបោវាជ្រាបវាលិចវាធ្លុះយ៉ាងណាមិញចិត្តដែលបុគ្គលមិនបានអប់រំកិលេសវាចាក់ដោតដូចខ្នោះដែរភាពឈឺចាប់ភាពក្តៅក្រហាយអន្ទះអន្ទែងពិបាកចិត្តហ្នឹងវាតែងតែធ្វើឲ្យចិត្តហ្នឹងវាពិបាកចឹងឯងហើយបានព្រះអង្គប្រៀបថាយថាអគិរੰសុច្ឆនឹងវុទ្ធិអ្នកសមតិវិជតេដោយឡែកផ្ទះដែលគេប្រក់បានល្អហើយភ្លៀងអត់លេចចូលទេ យ៉ាងណាមិញចិត្តដែលបុគ្គលអប់រំបានល្អហើយ ភាពឈឺចាប់អីផ្សេងផ្សេងក៏វាអត់មានដែរឃើញទេអញ្ចឹងវារឿងសិក្សាពីចិត្តនិងអប់រំចិត្តរៀងរៀងខ្លួននឹងឯងនឹងដូចតែគ្នាទេអាហ្នឹងព្រោះយើងធ្លាប់ស្និទ្ធស្នាលហ្នឹងហើយដូចថ្មកាលញោមប្រុសស្លាប់អញ្ចឹងណាមួយខែពីរខែហើយມັນជឿថាគាត់ស្លាប់ទេអាហ្នឹងគឺ feeling របស់យើងប៉ុន្តែ គ្រប់យ៉ាងពេលវេលាវានឹងផ្លាស់ប្ដូរបន្តិចម្ដងបន្តិចម្ដង ធម្មតាទេអាហ្នឹងដោយសារអារម្មណ៍បែបហ្នឹងចំពោះតែមនុស្សដែលយើងស្និទ្ធស្នាលតែកើតច្រើនប៉ុន្តែបើមនុស្សមិនដែលស្និទ្ធស្នាលទេក៏វាមិនសូវបានគិតអីដែរធម្មតាថាគ្រប់គ្នាតែតែមានអាហ្នឹងធម្មតា ទី1បើតាមបច្ចេកទេសពេទ្យមកពី genetic យើងជាមួយគ្នាហ្នឹងអាហ្នឹងក៏អាច មានអាភាពដឹងពីគ្នានឹងច្រើនដែរហ្នឹងអាហើយទី2ក៏មកពីភាពស្និទ្ធស្នាលគ្នាច្រើនក៏អាចដឹងដែរនៅវាមានទាំងពីរហ្នឹងហ្នឹងបរិស័យនិយាយនោះនឹងបរិស័យនិយាយតាមធម៌ហៅថាបរិស័យហើយមនុស្សយើងឆ្លោះគ្នាញឹកទៅជាមួយមនុស្សស្និទ្ធស្នាលនឹងឯងមែនទេអត់ដូចជាមួយអាត្មាអញ្ចឹងដែរឆ្លោះមួយអាត្មាដែរមកពីមិនដែរស្និទ្ធស្នាលផង សាកស្និទ្ធស្នាលយូរមិនមានឆ្លុះឆ្លុះគ្នាដែរមែនអត់ហ្នឹងហើយអញ្ចឹងល្អហើយបានឆ្លុះគ្នានោះសំដែងថាស្និទ្ធស្នាលគ្នា បានឆ្លុះគ្នានោះព្រោះអាអឺស្រឡាញ់ហើយស្អប់ណាអាមកគូហ្នឹងវាមកមួយគ្នាណាវាវាត្រូវមានគូវាអញ្ចឹងហ្មងណាស្រឡាញ់ស្អប់បយ៉ាបយ៉ាងព្រះអង្គសំដែងគូស្រឡាញ់ស្អប់កុំទាមកថារឿងស្រឡាញ់អត់ទេ អាស្រឡាញ់នឹងមកអាស្អប់ក៏មកដែរ មកគូរបស់វាធัวទាំងឡាយសើមានគូប៉ិនយើងបានជាភ្លេចយើងបានជាភ្លេចតែធ្វើប៉ុនអីយើងប្រាថ្នាចង់តែសុកឯងអត់ទេសុកគូមួយវាទុកប្តីពួនវាហ្នឹងហ្នឹងឯងបានលៀបអត់លៀបលោកធម៌8 Haverly condition ណាមើលណាសុកមានលៀបអត់លៀបមានន័យថាមានលៀបអត់លៀបមានន័យថាបានណាបានហេងបាត់ហ្នឹងបានហេងបាត់ហ្នឹងណាបាន បាត់ជូបបែកហ្នឹងដូចឥឡូវបន្តិចទេយើង បែកគ្នាមែនទេមែនទេអត់អាចនៅនឹងរហូតដល់ថ្ងៃស្អែកមែនទេ អមេចបានវាត្រូវ say goodbye ថាមកពី hello អាដំបងជួបគ្នាណាហ្នឹងបើអត់ជួបអត់បែកទេឃើញមកគូមកវាទេរហូតដល់យើងថាំងសូមឲ្យជួបគ្នាគ្រប់គ្រប់ជាតិមានន័យថាបែកគ្នាគ្រប់គ្រប់ជាតិមិនចឹងប៉ុន្តែយើងប្រាថ្នាថាសូមឲ្យជួបគ្រប់គ្រប់ជាតិប៉ុន្តែភ្លេចថាអាបែកគ្នាក៏គ្រប់គ្រប់ជាតិដែរ ហ្នឹងហើយមើលអើវាមកគូមកគូវាលោកធម៌8ហ្នឹងសរសើរបូកនឹងនិន្ទាយើងចង់ឲ្យតែគេស្រឡាញ់រាប់អានឲ្យគេសរសើរមិនចឹងអត់ទេតែត្រូវបានគេសរសើរច្រើនគេនិន្ទាកាន់តែច្រើនដែរតែមិននឹកឃើញការនៅមនីរដ្ឋមានញោមម្នាក់គាត់ទៅជួបគាត់ថាសុំអីពីអាត្មា ដើម្បីកុំឲ្យគេចេះតាដុកដាន់គាត់អីចឹងណាគេនិយាយមិនល្អពីគាត់ មួលបកាច់គាត់អីចេះចេះចេះចេះបានអាត្មាថាងអាត្មាគ្មាន តន់មានអីឲ្យបើស្ដាប់អាត្មាសិនអាត្មានិយាយសិនហើយអាត្មាសួរគាត់ថាមើលគេស្អប់ញុំឯងចេះតាមួលបកាច់ហ្នឹងប្រហែលម៉ានណាយីមិនតិចជាង8នាក់ទៅ10នាក់អ្នកដែលចេះតានិយាយអាក្រក់ពីគាត់ណាមកថាតិចម៉េះតិចម៉េះវិញប៉ុណ្្នឹងឯងតិចទៀត បានអាត្មាថាអ្នកបិញអ្នកនិយាយអាក្រក់ពីអាត្មាវិញមិនតិច ជាង1000នាក់ហ่าដូចគុណទៅធ្វើអីគេញោមអាបើគេចង់និយាយអាក្រក់ពីយើងមិនបាច់យើងធ្វើអីគេទេឲ្យតែស្អីដែលយើងធ្វើនោះវាខុសពីចិត្តដែលគេចង់គេថាហើយហ្នឹងហើយប៉ុន្តែឆ្ងល់តែច្រើនម៉េះចុះឥឡូវគេស្គាល់ញោមឯងមិនមែនគេស្គាល់អាត្មាមិនមែនអ្នកនិយាយដើមអាត្មាមិនមែនតែនៅក្នុងស្រុកឯណាបរទេសក៏និយាយដែរណា អត់ទៅនៅអាហ្វ្រិកអីទេតែគេអត់ស្គាល់ខ្មែរនៅដល់ណានិយាយដើមអាត្មាដល់ហ្នឹងមែនអត់ហ្នឹងហើយអ្នកជេរអាត្មាជេរម្ដងរាប់រយអីជេរធ្វើអីព្រោះអាហ្នឹងអាហ្នឹងគូរបស់វា ដូចតាគូបដាលចឹងហ្នឹងហើយសរសើរតិចនិន្ទាក៏តិចដែរកាលណាសរសើរកាន់តែច្រើនអានិន្ទាក៏កាន់តែច្រើនដែរ ប៉ុន្តែយើង បានជាផ្លិចដែលយើងចង់បានតែសរសើរដូចឡាយអញ្ចឹងតាមពិតគេសាទោសាធុនឹងរាប់រយរាប់ពាន់គេជេរតែ4 10នាក់ស្រួមស្រួលអត់សប្បាយចិត្តមែនទេអាមិនចុះថាមកពីអ្នកជេរវាអត់ស្របមួយអាចិត្តយើងចង់មិនមែនមកពីគេជេរទេគ្រាន់តែមិនស្របមួយចិត្តយើងចង់ហើយចុះអាគេសរសើរច្រើនមិនក៏អត់អីថាវាស្របមកពីចិត្តចង់ដល់អត់ស្របបញ្ហាបណ្ដោយបញ្ហាមកពីគេជេរអត់ទេ បញ្ហាមកពីខ្ទាស់ចិត្តយើងបើយើងព្រមថាអឺជេរជេរទៅ មកគេអត់ជេររាប់ពាន់ណាជេរពី3អត់ខ្វល់អញ្ចឹងឧទាហរណ៍បញ្ហាទៀតអត់អត់ទេប៉ុន្តែវាខ្ទាស់មួយអាចិតយើងវាទៅជាបញ្ហាមកវិចិត្រដដែលមិនមកពីគេជេរទេព្រោះគេជេរញោមថាគេជេរធ្វើអីណោនោះណាទៅចិត្តអកុសលកើតហើយមិនជេរមិនឃើញទេហ្នឹងហើយអញ្ចឹងបានអឺពាក្យខ្មែរយើងក៏និយាយដែរថាឈើកាន់តែខ្ពស់កាន់តែត្រូវខ្យល់ប៉ុន្តែបើឈើខ្ពស់នោះ ចេះទន់រេតាមខ្យល់តែបើខ្ពស់ហើយរឹងតតឹង សំបីអាគារដែលគេធ្វើខ្ពស់ក៏គេធ្វើឲ្យមានរំញោចដែរគឺវាឲ្យមានសង់សឺវាណារំញោចដែរបើមិនអញ្ចឹងទេនឹងអញ្ចឹងកាន់តែខ្ពស់កាន់តែទន់បានល្អខ្ពស់រឹងតែតឹងអត់ល្អឯងខ្ពស់មានអ្នករឹងតឹងអត់ល្អឯងភាពល្អរបស់ អ្នកកាន់តែខ្ពស់គឺភាពសាមញ្ញភាពទន់ភ្លន់ភាពដាក់ខ្លួន គឺជាភាពល្អរបស់អ្នកខ្ពង់ខ្ពស់ឧទាហរណ៍ដូច ដូចព្រះរាជាដូចអីអីយូយូតែខ្លួនធ្វើប្រជារាសាមញ្ញទៅមួយប្រជាជនឃើញអាហ្នឹងជាជាភាពអស្ចារ្យរបស់អ្នកទាំងអស់គ្នាហ្នឹងមិនមែនអាទៅណាអង្គរៈហែហំជាភាពអស្ចារ្យមិនមែនទេអាហ្នឹងគឺខ្លាចទេមែនទេហើយព្រះសម្មាសម្ពុទ្ធក៏បរៀនដែរដូចត្រូវកែអីក៏ដោយតែជាតកែល្អធ្វើរហូតដល់កូនឈ្នួលហ្នឹងគិតថាគាត់មិនមែនតកែដូចបងប្អូនអញ្ចឹងអា feel អញ្ចឹងបានភាពអស្ចារ្យរបស់តកែហ្នឹង នឹងមិនអញហែងអាហង ដើម្បីឲ្យគេខ្លាចអីយើង អស់ចាមែនហ្នឹងហើយអញ្ចឹងគ្រប់គ្រាទាំងអស់គ្មាន អីដែលអត់គូទេមិនតាន់មាន គូតាអាត្មាទេកណ្ដាលមិនតាន់មានតានៅ ក្នុង អនុត្តរយៈ6ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីទស្សនានុត្តរយៈនេះ ទស្សនានុត្តរិយៈនឹងការឃើញដ៏ប្រសើរมันមាន ការឃើញណាប្រសើរដូចទេឃើញអីឃើញព្រះសម្មាសម្ពុទ្ធឃើញសាវករបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងឃើញនឹងប្រសើរណាស់ហើយព្រះអង្គថាមិនមែនការឃើញដតីមិនមែនទេដូចជាការទៅមើលតន្ត្រីទៅមើលតម្រៃទៅមើលសัตว์ទៅមើលវៃវៃសពគ្រប់ហ្នឹង គឺសុទ្ធតែជាការឃើញមិនមែនថាព្រះអង្គថាមិនឃើញទេប៉ុន្តែការឃើញហ្នឹងព្រះអង្គថាឃើញថោកទាបឃើញមិនប្រសើរជាការឃើញធម្មតារបស់ អ្នកស្រុកមិនប្រព្រឹត្តទៅដើម្បីស្ងប់ស្ងាត់មិនប្រព្រឹត្តទៅដើម្បីនឿយណាយមិន ប្រព្រឹត្តទៅដើម្បីសេចក្តីបរិបរិសុទ្ធទេលុះតែបុគ្គលណាបានឃើញនៅព្រះតថាគតក្តីសាវករបស់តថាគតក្តីដែលជា អ្នកសង្រួមពាក្យសាវករបស់ពុទ្ធហ្នឹងមិនមែនសាវកលហិចលហាចទេណា ហ្នឹងបើឃើញ សារវិលហិចលហាចវិលហេមលហាមដូចតែគ្នាទៅយល់អត់ហ្នឹងហើយដែលថាឃើញដល់ប្រសើរហ្នឹងឃើញ ប្រពុតក្តីឃើញសាវករបស់ប្រពុតក្តីគឺសាវកជាអ្នកប្រព្រឹត្តប្រតិបត្តិល្អជាអ្នកសង្រួមជាអ្នកមិនលហេតលហាចជាអ្នកមិនមាន ប្រព្រឹត្តនៅបាបពធផ្សេងផ្សេងជាអ្នកស្ងប់កាយស្ងប់ស្ងប់វាចាស្ងប់ ចិត្តដល់ឃើញអញ្ចឹងទៅអាការឃើញរបស់យើងហ្នឹងក៏វាកើតសេចក្តីជ្រះថ្លាទៅតាមអដែងកាយវិការរបស់លោកហ្នឹងហើយបើថាឃើញលោកដេញធាក់គ្នាអីចឹងឃើញលោកចាក់បាល់អីចឹងទៅអាហ្នឹងឃើញហ្នឹងមិនបាច់ឃើញក៏បានដែរយល់ទេនាំទៅហូរមួយលោកនឹងលោកខ្លះទៅមើលគេលេងបៀតាអាចារ្យគាត់លេងបៀងវត្តដល់លោកអង្គុយមើលតាបើអាត្មាស៊ីហ្នឹងហ៎ បើអាត្មាស៊ីអញ្ចឹងទៅវាពិបាកទុយលេខជាងការសក្តិខ្លះរត់ចោលវត្តដោយសារជាពាក្យកទុយលេខជាងការឃើញអញ្ចឹងមិនបាច់ឃើញក៏បានដែរយល់ណាអញ្ចឹងពាក្យហ្នឹងព្រះអង្គសង្កត់ ថាការឃើញតែប្រសើរឃើញតថាគតក្តីឃើញសាវៈរបស់តថាគតក្តីដែលជាអ្នកប្រតិបត្តិដើម្បីសេចក្តីស្ងប់ស្ងាត់ផ្លូវកាយវាចាចិត្តនេះដើម្បីវិវេកការឃើញនោះនាំឲ្យ បាននៅសេចក្តីជ្រះថ្លានិង យើងអ្នកឃើញហ្នឹងក៏អាចបង្អោនទៅរកសេចក្តីស្ងប់ស្ងាត់តាមដែលការឃើញដែរឧទាហរណ៍ដូចជាពេលដែល ប្របាទជាសតុសម្រាប់បិតាហើយ គ្រូណាដោះស្រាយក៏មិនបានដាក់លេងការក្តៅកាហាយផ្លូវចិត្តហ្នឹងជីវកម្មារផាត់ហ្នឹងក៏ក៏នាំទៅជួបព្រះអង្គនៅព្រៃស្វាយហើយពេលយប់ពេញបូរមីហើយវាខកសងរាប់រយអង្គុយស្ដាប់ធួរឲ្យស្ងាត់ឈឹងព្រះរាជាទៅ ទៅទៅក៏គិតថាបើយើងទៅ ដោយសេនាអញ្ចឹងវាមិនសមទេទៅរកសាមណៈជាអ្នកស្ងប់ស្ងាត់អញ្ចឹងត្រូវចោះដើរចោះដើរទៅអត់ឲ្យអង្គរៈទៅតាមទេទៅតែជាមួយជីវកមារផតហ្នឹងហើយព្រះអង្គដឹងថាបរិជាមកហ្នឹងរៀបចំកន្លែងអង្គុយរបស់ភិក្ខុសង្ឃហ្នឹងចំពីមុខអត់ឲ្យមានឲ្យនៅគង់ខាងខាងណាឲ្យលោកគង់អញ្ចឹងដឹងថាមានបរិជាមក មិនមែនព្រះអង្គជាអ្នករៀបចំអាសនៈទេប៉ុន្តែទុកចន្លោះឲ្យទៅនឹងដើរចូលទៅព្រះអង្គមានពលឺអញ្ចឹងពេលយប់អត់បានមើលខាងទៅជ្រះថ្លាហ្មងគាត់ឃើញក៏លេចឃើញព្រះអង្គពីចង្អាច់ជ្រះថ្លាព្រះអង្គគង់នៅស្ងៀមតែពេលទៅដល់ចូលទៅស្វែងគុំហ្នឹងងាកមើលណេះចំសឹកតតិហ៊ានសពក្រហមណាភ័យខ្លួនណាអីអញតិចចូលនៅក្នុង កងតបបកក្រហមនេះស្ងាត់ឈឹងអញ្ចឹងបានព្រះអង្គថាកុំ ព្រួយកំភៃឡើយនេះមិនមែនជាកងតបអីទេណាជាសាមណៈដល់តែឃើញស្ងាត់ឈឹងអញ្ចឹងទៅក្នុង ប្រតិយរបស់លោកម៉េចជ្រះថ្លាណាជ្រះថ្លាជ្រះថ្លាអស្ចារក្នុងចិត្តមនុស្សរាប់រយអ្នកវាធ្លាប់តែចោកទៅចាកធ្លាប់តែរញ៉េរញ៉ៃហើយដល់ទៅពេលលោករាប់រយអង្គនឹងគង់ស្ងៀមហ្នឹងអត់មានរញ៉េរញ៉ៃអីបន្តិចនៅចិត្តព្រះអង្គហ្នឹងហើយដល់ចឹងទៅអា គឺអំពើបែបហ្នឹងធ្វើឲ្យកើតសេចក្តីជ្រះថ្លាអញ្ចឹងបានថាយើងកុំបន្ទោសអ្នកក្រោយ អ្នកក្រោយដែលមកដូចនិយាយថ្ងៃមុនហ្នឹងចេះតែបន្ទោសក្មេងៗតាមពិតមកពីចាស់ចាស់នឹងឯងណាហ្នឹងហើយឥឡូវយើងធ្វើវត្តហ្នឹងអញ្ចឹងយើងមកវត្តមុនគេយើងធ្វើមុនគេសិតតែគេមើលកាយវិការយើងទាំងអស់អ្នកមកវត្តថ្មីថ្មីគ្មានចេះពីណាទេចេះតែពីតាយាយមុនហ្នឹងកុំទៅឆោតយាយយាយនិយាយគ្នាតប៉ែពេលលោកទេសណាក្មេងវានិយាយតាម ហើយបើថានិយាយនឹងស្ងៀមស្ងៀមគ្រប់គ្នាខ្សឹបខ្សឹបខ្សឹបខ្សឹបអ្នកមកថ្មីគ្នាមិនហ៊ានទេធម្មតាមនុស្សយើងចូលថ្មីគឺមិនហ៊ានទេមែនទេមើលតអ្នកចាស់នឹងឯងដូចលោកមកតាមសិក្សាក៏ដោយមកដបងដបងភាកច្រើនសិស្សភាពយូរយូរអាលេះអាឡោះខ្លះក៏មានមកដបងនឹងនិយាយពីខណ្ឌឆាន់ក៏មើលអ្នកលើនេះគឺឆាន់អាមិនចេះបីហូលឺល្បីថារៀនធัวវិន័យអីចឹងណាហើយគេដើរមិនគេដេកមិន គេរៀបមិនគឺមើលអញ្ចឹងឯងហើយតែអ្នកមុននឹងធ្វើឲ្យអាមិនវាអាមិនហើយកុំទៅឆោតយល់អត់ហើយណែតធ្លាប់អញ្ចឹងអាត្មាហ្នឹងឯងធ្លាប់ដើរមើលគេដែរនោះដំបងណាណាខ្លាចគេណាព្រះអង្គគ្រប់អង្គកណែនិយាយអញ្ចឹងវាជាត្រូវខ្លះដំបងដំបងមិនដូចឥឡូវទេមែនទេហ្នឹងហើយឥឡូវហ្នឹងប្រមាថជាងមុនហើយណាអញ្ចឹងហ៎ទៅវិញអស់ទៅ ចឹងបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គថាមនាភិក្ខុទាំងឡាយអ្នកមកដោយបំណងណាចូលបំពេញនៅប្រយោជន៍នោះដោយសេចក្តីមិនប្រមាទកុំភ្លេចបំណងដើមដែលយើងចូលចូលមកណាអញ្ចឹងបានចេះតែប្រាប់ថាត្រូវមើលតាមអ្នកល្អកុំរៀនឆ្លងតាមអ្នកខូចកន្លែងណាក៏មានអ្នកខូចដែរនៅមួយព្រះក៏មានអ្នកខូចដែរទេវតតនៅមួយណាគេ នៅមួយព្រះខូចអត់នៅណាតាមទេវតតមិនខូចដែរយល់អត់ ទៅតាមអនន្តនោះមានស្អីទៅតាមប្រមោកលាននោះមានទៅស្អីមែនទេហ្នឹងហើយអញ្ចឹងបានជាអឺការសាបគប់នឹងសំខាន់ហ្នឹងហើយកូនលេនទូចនេះកុំប្រកែដើរតាមលោកអលេះអឡោះវិញណាប្រយ័ត្នថ្មោងណាតើណាហ្នឹងហើយអឺលោកអមអត់ជួយណាចាំមើលចាំឲ្យគ្រូលោកថ្មោងតើអឺហើយលោកធំធំហ្នឹងគំនំក្មេងខូចយល់ទេយល់ទេលោកធំធំហ្នឹងក្មេងខូច អូនិយាយតាវិញចឹងដែរអ្នកចូលមុនមុនកំណំគេខូច ពាក្យសម្ដីត្រូវតែពិរោះពិសាណាឲ្យសមថាជាអ្នកមានធម៌មានអាចឹងណាហើយតំណំគ្នាក្អេងក្អាងចាំមើលតអ្នកស្នងតំណែងយើងក្អេងក្អាងជាងមុនទៀតកុំទៅឆោត វាតាមតអ្នកមុននឹងឯងណាយល់ទេ ហ្នឹងហើយឧទាហរណ៍គ្នាមកដំបងអត់ចេះថ្វាយអង្គមដល់ថ្វាយមិនគេមើលតែអ្នកមុនមើលតែយាយតាមើលតែអាចារ្យនំអីចឹងទៅតាមពិតដូចថ្មទៅដល់សាលាដល់អីហ្នឹងវាមិនមែនជាចាំបាច់ថ្មត្រូវថ្វាយអង្គមចឹងឯងកន្លែងទៅឆាន់ណាអញ្ចឹងមកគេសួរថាជិបបើទៅឆាន់មិនបាច់ថ្វាយអង្គមបានមានតោះអីមិនមិនទៅធ្វើកិច្ចវត្តអីណាទៅឆាន់ហ្នឹងកាលទៅឆាន់ហេតុអីបានថ្មនាំលោកថ្វាយអង្គមអាត្មាចង់បង្ហាញឲ្យយាយតានឹងឃើញថ្វាយអង្គមនឹងឲ្យវាទន់បន្តិចទៅ ក្បាលនោះវាដល់បន្តិចទៅខ្លាំងតើតតមើលអង្គុយជួអាចចឹងមែនអត់ហ្នឹងហើយយល់យល់ថាម៉េចយល់ថាម៉េចហ្នឹងអោនោះទុនបន្តិចមកខ្លះនឹងញោមញោមមើលរាវស្អីមែនអត់ ថ្វាយបង្គំក៏ជាសមាធិមួយ ដែរក៏ជាសមាធិមួយដែរមើលដូចជាលោក ទី3គេយកថ្វាយបង្គំនឹងឲ្យជាការបដិបត្តិរបស់គេតែគេថ្វាយថ្វាយហើយដាក់100ដងអីនោះណានឹងក៏ក៏មួយយ៉ាងដែរហើយញាតិញោមជួយកាត់ថ្វាយអឺកណាបញ្ញាប់អាភ្នែកនឹងទៅណាហ្នឹងមែនទេហើយធ្លាប់អត់ ថាថ្វាយអង្គមលោកទៅចោថាវាអញ្ចឹងថ្វាយអង្គមព្រះអញ្ចឹងទៀតវាធ្លាប់ទៅធ្លាប់ទៅវាធ្លាប់ទាំងព្រះទាំងអីហ្នឹងដូចតែគ្នា